បាទសួស្តីបងប្អូននិស្សិតទាំងអស់គ្នាយើងមកជួបគ្នាសាជាថ្មីជាមួយនឹង chapter ទី3បាទនិយាយពី information system organization and strategy អញ្ចឹងនៅក្នុងមេរៀននេះគឺកលឹះមាន3មាន system information system 1ទី2 organization ហើយនឹងទី3គឺ strategy អូខេតោះអញ្ចឹងមុននឹងយើង ចូលដល់ខ្លឹមសារនៃមេរៀនយើងមកជួប ជាមួយនឹងសំណួរកន្លឹះដែលបង្ហាញពីគោលបំណងនៃមេរៀនជាមុនសិនបាទគេថា with feature of organization do manager need to know about to build and use information system successfully នេះគេចង់សំដៅទៅលើណាលក្ខណៈនៃអង្គភាពបែបណា ដែលគិតថា manager គួរតែ ដឹងគណៈពេលដែលយើងរៀបចំ ក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានប្រកបដោយភាពជោគជ័យ ឬក៏ប្រើឲ្យប្រព័ន្ធព័ត៌មានឲ្យបានជោគជ័យគឺត្រូវណាគិតទៅលើលក្ខណៈយ៉ាងដូចម្ដេចឬក៏អង្គភាពនឹងមានលក្ខណៈដូចម្ដេចណាអាហ្នឹងចឹងគោលបំណងគឺដើម្បីស្វែងយល់ពីលក្ខណៈនៃអង្គភាពជាមួយនឹងប្រព័ន្ធព័ត៌មាន យើង apply ប្រព័ន្ធព័ត៌មានចូលទៅក្នុងអង្គភាពរបស់យើងបាទទី2និយាយពីផលប៉ះពាល់ណាហ្នឹង What is impact of information system on organization នេះ ផលប៉ះពាល់ឬក៏ឥទ្ធិពលអ្វីខ្លះដែលអាចកើតឡើងខណៈពេលដែលយើងមានប្រព័ន្ធព័ត៌មានចំណុចទី3និយាយពីអឺ how do Porter competitive force model នេះនេះតកតងគ្នាជាមួយនឹង model របស់ Porter និយាយពី model ប្រកួតប្រជែងរបស់ Porter ហ្នឹងគាត់មានលក្ខណៈយ៉ាងម៉េចដែលអាចយកមកឲ្យយើង នុវត្តបាននៅក្នុងការរៀបចំយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍនិង develop អង្គភាពរបស់យើង apply ជាមួយនឹង information system អូខេហើយទី4គោលបំណងទី4និយាយពីបញ្ហាប្រឈមបញ្ហាប្រឈមគណៈពេលដែលយើង មានប្រព័ន្ធព័ត៌មានរៀបចំជាយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហានៅក្នុងអង្គភាពអញ្ចឹងគោលបំណងហើយក៏ជាសំណួរកន្លឹះនៅក្នុងនេះគឺមានបង្ហាញនៅក្នុង content ចំនួន4 3បាទអធិស្ឋានទី1គឺយើងត្រូវស្វែងយល់ពីអង្គភាពជាមុនសិនមុននឹងយើង apply ទៅលើ information system បាទទី2និយាយពីផលអតិពល ដែលពាក់ព័ន្ធគ្នាជាមួយនឹងប្រព័ន្ធព័ត៌មាននៅក្នុងអង្គភាពហើយនឹងទី3ណាការអភិវឌ្ឍណាការអភិវឌ្ឍប្រព័ន្ធព័ត៌មានដោយប្រើយុទ្ធសាស្ត្រយ៉ាងម៉េចក្នុងការអភិវឌ្ឍឬក៏ដើរលើប្រព័ន្ធយុទ្ធសាស្ត្រយ៉ាងម៉េច ដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានឬក៏រៀបចំយុទ្ធសាស្ត្ររបស់យើងក្នុងការប្រកួតប្រជែងហើយចាប់យកឱកាស នៃប្រព័ន្ធព័ត៌មានដើម្បីវាយលុកលើទីផ្សារអាហ្នឹងជាកលឹះសម្រាប់យើងដែរអូខេតោះចឹងចូលខ្លឹមសារបាទឥឡូវយើងមុននឹងដល់ចំណុចអឺនៃចំណុចទី2ទី3យើងត្រូវយល់ពីលក្ខណៈនៃអង្គភាពជាមុនសិន ចឹងគេហៅថា feature of organization ចំណុចទី1ដែលយើងត្រូវស្វែងយល់ណា content ទី1របស់មេរៀនយើងបាទចឹងមេរៀនយើងគេចង់សំដៅទៅលើលក្ខណៈគេថា information technology and organizational influence each other information technology and organizational influence each other នេះពាក់ព័ន្ធគ្នាជាមួយនឹងបច្ចេកវិទ្យាព័ត៌មានវិទ្យា និងអង្គភាពគឺវាមានការប្រស្រ័យតាក់ទងគ្នាឬក៏ជួយគ្នាទៅវិញទៅមកជួយគ្នាទៅវិញទៅមកអូខេអញ្ចឹងនៅក្នុងវាជួយយ៉ាងម៉េចខ្លះណានៅក្នុងអង្គភាពហ្នឹងបាទអញ្ចឹងចំណុចទី1គេលើកឡើងនិយាយពី relationship influenced by organization ការទំនាក់ទំនងឬក៏ទំនាក់ទំនងដែលអាចឲ្យជួយអង្គភាពយើងតាមរយៈប្រព័ន្ធព័ត៌មានបានណាគឺចំណុចទី1គឺនិយាយពី structure ណា structure ហេតុរចនាសម្ព័ន្ធនៅក្នុងអង្គភាពទី2គឺនិយាយពី business process នៃដំណើរការនៃអាជីវកម្ម politics culture environment ជាមួយនឹង management decision នេះអញ្ចឹងគណៈពេលដែលយើង មានប្រព័ន្ធព័ត៌មាន ការផ្លាស់ប្ដូរទៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុមហ៊ុនឬក៏អង្គការលេខរបស់ក្រុមហ៊ុនហ្នឹងគឺត្រូវមានការផ្លាស់ប្ដូរតាមប្រព័ន្ធណាព្រោះនៅគណៈពេលដែលយើង ប្រើប្រព័ន្ធការងារគ្រប់គ្រង ភាកច្រើន គឺត្រូវកាត់បន្ថយហើយណាកាត់បន្ថយនៅក្នុង មកកាយាល័យអីគឺត្រូវតែមានលក្ខណៈមួយល្អប្រសើរណាមិនមិនមិនដូចមុនទេពីមុនយើងដោយដៃដោយ manually គឺយើងត្រូវការ team leader team manager ណាឲ្យបានច្រើនដើម្បីជួយ គ្រប់គ្រងដើម្បីតាមដានរាល់សកម្មភាពការងាររបស់បុគ្គលិកតែខណៈពេលដែលយើងមាន system ធ្វើឲ្យមានការប្រែប្រួលទៅលើ អង្គភាពដោយមានការកែតម្រង់ទៅលើអង្គការលេខឬក៏អង្គភាពរបស់យើងឲ្យកាន់តែប្រសើរឡើងទី2គឺធ្វើឲ្យ business process ហ្នឹងកាន់តែប្រសើរដែរណាកាន់តែប្រសើរដំណើរការនៃអាជីវកម្មក៏មាន ភាពងាយស្រួលជាងមុននឹងនេះ politic នយោបាយណាវប្បធម៌បរិយាកាសការងារទូទៅក៏កាន់តែល្អប្រសើរហើយជាពិសេសនោះគឺការធ្វើសេចក្តីសម្រេចចិត្តណាសម្រាប់ថ្នាក់គ្រប់គ្រង អូខេចូលដល់ចំណុចបន្តនេះគេថា influence two way relationship between organization and information system technology នេះគេថា two way relationship ទំនាក់ទំនងមធ្យោបាយក្នុងការ ផ្លាស់ប្ដូរឬក៏ exchange information អាហ្នឹងការផ្លាស់ប្ដូរណាអាហ្នឹង two way ការទៅមកមធ្យោបាយមានទៅមានមក ហ្នឹងរវាងអង្គភាពជាមួយនឹងបច្ចេកវិទ្យាព័ត៌មាន គឺសំដៅទៅលើលក្ខណៈនៃកតា2 organization ជាមួយនឹង information technology ចឹងអាកតាទាំងអស់ហ្នឹងវាធ្វើឲ្យមានការផ្លាស់ប្ដូរនិងប្រែប្រួលទៅតាមលើកតាចំនួនប្រមាណដែលខ្ញុំបានរៀបរាប់ដែលទី1គឺនិយាយពី environment culture structure business process politics ជាមួយនឹង management decision អាហ្នឹងគឺជា កតាដែលធ្វើឲ្យមានការផ្លាស់ប្ដូរគណៈពេលដែលយើងមាន ប្រព័ន្ធព័ត៌មានសរុបមកវិញបើសិនជាយើង apply ទៅលើ technology អង្គភាពរបស់យើងគឺត្រូវ restructure ឡើងវិញនេះនៅតាមការបញ្យលនៅក្នុងនេះគេនិយាយថា the this complex two way relationship uh, by many factor not the list of which are decision made or not made by manager are the factor mediating the relationship including organization culture structure អញ្ចឹងកត្តាទាំងអស់ហ្នឹងគឺជាកត្តាដែលធ្វើឲ្យមានការផ្លាស់ផ្លាស់ប្ដូរសម្រាប់អង្គភាពឬក៏ចង់មិនចង់ខណៈពេលដែលយើង មានការប្រើ technology អាយបតមួយចំនួននៅត្រូវការផ្លាស់ប្ដូរឬក៏មាន ការ ផ្លាស់ប្ដូរពីអង្គភាពក៏ត្រូវតែ apply ទៅនឹង system ដែរណាពីរហ្នឹងគឺទន្ទឹមគ្នា យើងយើងកែតម្រូវគ្នាទៅវិញទៅមក អង្គភាពក៏ត្រូវតែមានការផ្លាស់ប្ដូរដើម្បីទទួលយក technology ហើយ technology ក៏មានត្រូវមានការផ្លាស់ប្ដូរកែសម្រួលទៅតាមបរិបទនៃអង្គភាពមួយចំនួនដែរណាអាហ្នឹងអាស្រ័យទៅលើអឺកត្តាទាំងប្រមាណនេះដែលមាន environment 1 2 3 4 5 6ចំណុចនេះណានឹងកត្តាហ្នឹងគេធ្វើឲ្យមានការផ្លាស់ប្ដូរអូខេហើយការផ្លាស់ប្ដូរហ្នឹងទៅវិញទៅមកហ្នឹងគេប្រើពាក្យថា two way relationship between organization ជាមួយនឹង information technology អូខេអូខេអញ្ចឹងសួរថាតើ អ្វីទៅហៅថាអង្គភាពណា what is an organization នេះអញ្ចឹងតាមនិយមន័យ2គេបានឲ្យនិយមន័យទៅលើ អង្គភាពចំណុចទី1គេនិយាយពីការឲ្យនិយមន័យបែបអង្គភាពបែបជាលក្ខណៈ technical definition តាមបច្ចេកទេសគេឲ្យឈ្មោះ អង្គភាពមួយថា formal social structure that process result from environment to produce output ណាមួយគេថាទម្រង់សង្គមមួយដែលផ្លូវការដែលដំណើរការនឹងអឺពីប្រភពនៃបរិយាកាសឬក៏នៃបរិស្ថានដើម្បីបង្កើតបានទៅជា output ឬក៏មនុស្សមួយក្រុមពីលក្ខណៈនៃ structure មួយក្រុមដើម្បីផលិតឲ្យចេញជា output ទី2គឺ formal legal entity entity with international rule or internal rule and procedure as well as social structure ចំណុចទី2គឺសំដៅទៅលើ ការចុះបញ្ជីត្រឹមត្រូវស្រប ច្បាប់ នៅក្នុងប្រទេសឬក៏ក្នុង ការរៀបចងក្រងនីតិវិធីហើយក៏សមស្របជាមួយនឹងសង្គមផងដែរអាហ្នឹងគឺជាគេហៅថា technical ទី1គឺនិយាយពី ការរៀបចំរចនាសម្ព័ន្ធទី2គឺរៀបចំនិយាយពីការចុះបញ្ជីផ្លូវច្បាប់នៅក្នុងសង្គមអាហ្នឹងគេហៅថា technical definition ហ្នឹងសម្រាប់អង្គភាពអញ្ចឹងបើអង្គភាពយើង form ឡើងអត់មានរចនាសម្ព័ន្ធអត់មានការចុះបញ្ជីអាហ្នឹងជាអង្គភាពក្រៅផ្លូវការឬក៏គេមិនអោយនិយមន័យទៅតាជាអង្គភាពទេអូខេចំណុចមួយទៀតគឺនិយាយពី ការអោយនិយមន័យដោយផ្អែកទៅលើអេយ៉ាប័ត behavioral definition គេថាគឺជាកបណ្ដុំនៃសិទ្ធិនិងកតបកិច្ចនិង ឆន្ទៈដែលយើងត្រូវទទួលខុសត្រូវរួមក្នុងការទទួលយកផលិតផលឬក៏ការដោះស្រាយពេលវេលាការដោះស្រាយបញ្ហាឬក៏ចំនួនក្នុងពេលវេលាកំណត់ណាមួយអាហ្នឹងគឺជាលក្ខណៈដែលគេឲ្យនិយមន័យបែប behavioral សិទ្ធិនិងកាតព្វកិច្ចដែលយើងធ្វើមានន័យថាមនុស្សមួយក្រុមហ្នឹងគឺគាត់នាំគ្នាធ្វើមានទំនួលខុសត្រូវ មានកាតព្វកិច្ចអីច្បាស់លាស់ហើយក្នុងពេលវេលាណាមួយកំណត់សមស្រប ណាដើម្បីដោះស្រាយបញ្ហានិងចំនួនផ្សេងផ្សេងជាដើមអាហ្នឹងមកក្រុមហ្នឹងអូខេចឹងគេ form ឡើងសម្រាប់ behavioral view of organization formal organization សម្រាប់ formal organization វាអាស្រ័យទៅលើកត្តាពីរណានៅពេលដែលយើង form ឡើង environmental resource នេះធនធាន ដែលយើងមាន យើងមានអីខ្លះហើយចុងក្រោយគឺ មាន output ណា environmental output តាមរយៈ resource ត្រូវ form ចេញជាអង្គភាពដែលមានលក្ខណៈមាន structure ហើយនិងមាន process នេះ structure មានត្រូវមាន hierarchy ហេតុរចនាសម្ព័ន្ធមានតាមឋានានុក្រមមាន division of labor មានការផ្នែកនីមួយនីមួយត្រូវមានច្បាប់ទម្លាប់និងនីតិវិធីបទកថាគតិយុត្តអីហើយនឹងមួយទៀតគេដំណើរការអាជីវកម្មហើយនឹងវប្បធម៌បាទទន្ទឹមនឹងនោះ អ្នកទាំងអស់គ្នានឹងត្រូវធ្វើអីណាត្រូវ process រាល់ចំណុចទី1គឺ right and obligation ទី2គឺពាក់ព័ន្ធជាមួយនឹង កតបកិច្ចនិងការទទួលខុសត្រូវហើយជាមួយនឹងតម្លៃ norm ប័ណ្ណឋានកតិយុត្តជាមួយនឹង norm ណានេះលក្ខណៈច្បាប់លក្ខណៈសង្គមដែលយើងទទួលយកហើយនឹងមនុស្សដែលត្រូវធ្វើអូខេទាំងអស់ហ្នឹង form ឲ្យ form ហើយហើយគឺត្រូវបង្កើតបានទៅជាលទ្ធផលមួយសម្រាប់អង្គភាព អាហ្នឹងគឺជាទម្រង់របស់អង្គភាពដែលយើងមានបាទហើយដល់ពេលដែលយើង apply ទៅលើ system ត្រូវមានអីហេដ្ឋារចនាសម្ព័ន្ធនៅក្នុងហ្នឹង hierarchy ថាឋានានុក្រមហ្នឹងត្រូវមានមានអីខ្លះដែលត្រូវកែតម្រូវទៅលើ system ណា system យើងមុននឹងយើងថាអនៅក្នុងអង្គភាពនេះឯងមានអីខ្លះអញ្ចឹងគួរតែមានអីនៅក្នុង system ដែលត្រូវយកមកធ្វើណាហ្នឹងចំណុចហ្នឹងបាទអូខេ បន្ថែម use of hierarchical structure accountability as uh, authority in system of impartial decision making នៅលក្ខណៈនៃអង្គភាពហ្នឹងគឺទូនីតិរបស់គាត់គឺត្រូវមានអីត្រូវមានឋានានុក្រមទម្រង់នៃឋានានុក្រមដែលយើងត្រូវប្រើប្រាស់ទូនីតិភារកិច្ចអញ្ចឹងដូចអឺសិទ្ធិសម្រាប់ចិត្តហើយគោលការណ៍ ដែលនាំឲ្យមានប្រសិទ្ធភាព នៅក្នុងការបង្រឹងណា routine and business process សកម្មភាពនិងដំណើរការប្រចាំថ្ងៃឲ្យគោលនយោបាយរបស់អង្គភាពវប្បធម៌ environment បរិយាកាសជាមួយនឹងទម្រង់អីផ្សេងផ្សេងជាដើមអូខេអញ្ចឹងនៅក្នុងនេះអង្គភាពត្រូវតែប្រើត្រូវតែមានអញ្ចឹងគណៈពេលដែលយើងដឹងថាលក្ខណៈនៃអង្គភាពនោះមានទម្រង់អីខ្លះមានអ្នកណាទទួលខុសត្រូវអីគឺត្រូវតែចាត់នឹង ផ្នែកនីមួយៗដែលត្រូវគ្រប់គ្រងឧទាហរណ៍គ្រូនិយាយពី system ធនាគារដូចធនាគារ ACDA ACDA មន្ត្រីដែលនៅជួរមុខមន្ត្រីជួរមុខដែលទទួលភ្ញៀវហ្នឹងគឺជាក្រុមដែលគាត់សកម្មនៅក្នុងការប្រើប្រាស់អ៊ីនធឺណិតនៅក្នុងការប្រើប្រាស់ system គាត់ input raw transaction ទាំងអស់របស់ អង្គភាពរបស់របស់ធនាគារនៅគណៈពេលដែលមានអតិជនគាត់ទៅដកទៅដាក់គាត់ទៅ វេលុយទៅដូរលុយអីនៅក្នុង system របស់គាត់អញ្ចឹងដល់ពេលដែលគាត់ទទួលព័ត៌មានឬក៏គាត់បង្កើតគាត់ដូរលុយអារាល់ transaction ទាំងអស់ហ្នឹងគឺគាត់ត្រូវបាន record នៅក្នុង system ណាហើយអ្នកណាជាអ្នកកាន់គឺមន្ត្រីជួរមុខហើយអ្នកណាជាអ្នកមើលចុងក្រោយមន្ត្រីនៅចាប់ពីគាត់ទៅរហូតដេញទៅក្រោយអញ្ចឹង មានទូរនីតិភារកិច្ចរៀងរៀងខ្លួន អាចថាគាត់ដំបូងគាត់ក្រុមដែលគាត់ជួរមុខហ្នឹងគេហៅ cashier គាត់ទទួលជួបរយៈភ្ញៀវហើយគាត់បញ្យោទិន្នន័យណាគាត់ឆែកមើល account គាត់ឆែកអីរួចហើយគាត់ទទួលលុយគាត់ដាក់លុយគាត់ដកលុយអីគាត់ធ្វើតាមបច្ចេកទេសគាត់រួចគាត់អឺបញ្ជូនព័ត៌មានហ្នឹងគឺគាត់ save គាត់អីទៅបញ្ជូនព័ត៌មានហ្នឹងគឺអឺមានជារបាយការណ៍ប្រចាំថ្ងៃប្រចាំខែប្រចាំឆ្នាំអញ្ចឹងទៅហើយដល់ពេល head of cashier គាត់នៅចាំ control មើលគាត់គ្រប់គ្រងអឺ system ហ្នឹងក្នុងផ្នែកគាត់ទូនាទីរបស់គាត់បើគាត់ជា May cashier គាត់ត្រូវមើលអីខ្លះអញ្ចឹងសម្រាប់គាត់អ្នកអ្នកបញ្ចូលតិន័យសម្រាប់គាត់ជា cashier នៅដំបូងហ្នឹងគឺគាត់បានតែបញ្ចូលទេបើឲ្យលុបក៏គាត់លុបអត់បានដែរណាតើតើមានការកែសម្រួលតើតើមានការជជែកវែកញែកពីថ្នាក់លើដែលគាត់អាចលុបបាន ហើយដល់ពេលលុបហ្នឹងក៏គាត់មានសិទ្ធដែរណាអ្នកគាត់គ្មានសិទ្ធលុបដែរ ឲ្យមេ manager cashier manager ហ្នឹងគាត់ជាអ្នកលុបឬ head អឺអឺ cashier officer ដែលគាត់ទទួលគាត់ត្រូវទៅលើ cashier នីមួយនីមួយដែលនៅក្រោមបង្គាប់គាត់គាត់អ្នកលុបខ្លួនគាត់តែចំពោះមន្ត្រីដែលគាត់អ្នកបញ្ចូលគឺគាត់មានសិទ្ធិតែបញ្ចូលទេណានឹងតាមតាណានុក្រមខុសខុសគ្នាណាអូខេមួយទៀតនិយាយពី feature គឺនេះអឺ routine and business process នេះសំដៅទៅលើសកម្មភាពប្រចាំថ្ងៃនៃដំណើរការអាជីវកម្មអញ្ចឹង routine ហ្នឹងសំដៅទៅលើអីនេះនេះ routine standard operation procedure ត្រូវយល់កន្លែងហ្នឹងបន្តិចណា standard operation procedure ហ្នឹងសំដៅទៅលើនីតិវិធីនៅក្នុងការអនុវត្តការងាររបស់អង្គភាពឧទាហរណ៍ថានៅក្នុងអង្គភាពមួយសម្រាប់អ្នកលក់អនឡាញខណៈពេលដែលយើងទទួលភ្ញៀវតើតើបុគ្គលិកមួយ ណាដែលគាត់ត្រូវទទួលអ្នកណាជាអ្នក ទទួល order អ្នកណាដែលអ្នកទទួលវិច្ចខ្ចប់ចេញ ពីវិច្ចខ្ចប់គាត់ទៅធ្វើអីហើយពេលណាដែលដឹកឲ្យអតិជនហើយគិតលុយយ៉ាងម៉េចអញ្ចឹងពីដំណើរការពីចាប់ផ្ដើមទទួលភ្ញៀវរហូតដល់យកតំណែងទៅឲ្យភ្ញៀវយើងត្រូវជល់សកម្មភាពទាំងអស់ហ្នឹងត្រូវបានបញ្ចូលអាហ្នឹងគេហៅថា standard operation procedure អូខេ precise rule តួនាទីរៀបចំ proceed proceed procedure ទាំងអស់ហ្នឹងគេណារៀបចំនីតិវិធី ច្បាប់នីតិវិធីហើយនិងការអនុវត្ត ដោយអភិវឌ្ឍទៅលើទំហំដែលយើងរំពឹងទុកទៅលើសកម្មភាពណាមួយណាអាហ្នឹងគេហៅថា routine routine operation process process uh, standard operating procedure អាហ្នឹងគេហៅថាចឹងចំណុចទី2 business process ដំណើរការអាជីវកម្មគេថា business process collection of routine រាល់អាសកម្មភាពដែលយើងធ្វើមួយថាយើងទៅជួបភ្ញៀវឬក៏ភ្ញៀវមកជួបយើង ក្នុងនាមយើងជា cashier នៅក្នុងធនាគារមួយអញ្ចឹងខណៈពេលដែលយើងចូលមកដល់អឺភ្ញៀវមកដល់គឺមកជួបយើងហើយយើងធ្វើសកម្មភាពមួយដាក់ដាក់លុយគេឲ្យភ្ញៀវមកដាក់លុយណាដាក់លុយចូលក្នុង bank account របស់គេដាក់លុយហើយពេលដែលដាក់ហ្នឹងគឺសកម្មភាពយើងដំណើរការពីមក step step រហូតដល់ចប់គាត់ត្រឡប់ទៅវិញអាហ្នឹងគេហៅថាមួយ routine អាហ្នឹងចប់មួយ standard operation procedure មួយក្នុងការនឹងក្នុងប្រតិបត្តិការដាក់លុយរបស់អតិថិជនណាអញ្ចឹងដំណើរការនឹងធ្វើជារឿយរឿយគេហៅថា business process គ្រប់គឺជាបណ្ដុំនៃ routine គឺជាបណ្ដុំនៃអឺ routine ដែលកើតឡើងតាមរយៈប្រតិបត្តិការហ្នឹងអូខេចូលដល់ចំណុចបន្ត business firm ក្រុមហ៊ុនសហគ្រាសអាជីវកម្មគឺជាបណ្ដុំនៃ business process business process ជាច្រើនទៅវាអាចបណ្ដុំបណ្ដុំគ្នាបន្តបានកាន់តែច្រើនទៅច្រើនទៅនេះនេះ individual routine អានេះគ្រូនិយាយពីការប្រតិបត្តិការនៃការដកលុយដាក់លុយមួយអញ្ចឹងដកលុយក៏មកប្រតិបត្តិការដាក់លុយក៏មកប្រតិបត្តិការអញ្ចឹងគាត់មកគាត់ធ្វើអីខ្លះច្រើនអាហ្នឹងអាចទទួលបានណាអាហ្នឹងបំណងប្រមូលផ្ដុំទៅគេហៅថា collection of individual routine ហ្នឹងទៅវាទៅជា business process 1 business process 2 business process 3 business process 4រហូតដល់បណ្ដុំអាហ្នឹងគេហៅថា business firm អញ្ចឹង routine ជាមួយនឹង business process ហ្នឹងគឺវាមានលក្ខណៈបែបហ្នឹងឯងដែលអាច perform ឲ្យទៅជា high uh, achieve high level of organization performance ណាក្រសកម្មភាពទាំងអស់ហ្នឹងអូខេចូលដល់ចំណុចបន្តនេះ feature និយាយពី organizational politics នយោបាយរបស់អង្គភាពនយោបាយរបស់អង្គភាពអញ្ចឹងនៅក្នុងនយោបាយរបស់អង្គភាពហ្នឹងគឺត្រូវផ្សារភ្ជាប់ជាមួយអីផ្សារភ្ជាប់ជាមួយនឹងការប្រកួតប្រជែងផ្សារភ្ជាប់ជាមួយនឹងការដោះស្រាយបញ្ហា ការផ្សារភ្ជាប់ជាមួយនឹង vision mission នៃដែលជាកត្តាដែលធ្វើឲ្យអង្គភាពនឹងកាន់តែរីកចម្រើនទៅណាអានឹងសំដៅទៅលើគោលនយោបាយរបស់អង្គភាព Okay political resistance greatly hamper organization change នេះពេលខ្លះកត្តានៃអឺ resistance ណាការ react ឬក៏ការ ដែលយក មានបញ្ហា ច្រើន ទៅលើគោលនយោបាយហ្នឹងក៏វាអាចធ្វើឲ្យប៉ះពាល់ទៅដល់អង្គភាពដែរដែលអាចធ្វើឲ្យអង្គភាពមានការផ្លាស់ប្ដូរអញ្ចឹង អានេះវាសំដៅទៅលើគោលនយោបាយរបស់អង្គភាពហ្នឹងគឺសំដៅទៅលើបុគ្គលដែលគាត់ចូលទៅធ្វើការហ្នឹងគឺអឺ working environment ហ្នឹងគាត់មាន លក្ខណៈល្អប្រសើរអត់ណាត្រង់ចំណុចហ្នឹងអញ្ចឹងបើសិនជាអឺ environment ហ្នឹងល្អអេយ៉ាប័តរបស់បុគ្គលិកទាំងអស់ល្អគ្រប់គ្នា គឺ willing to work ហ្នឹងកាន់តែល្អប្រសើរដែរពុំមានការផ្លាស់ប្ដូរច្រើនទេនៅក្នុងអង្គភាពនោះបាទ គូសង្ខេបប៉ុណ្ណឹងមកមកដល់ culture សំដៅទៅលើវប្បធម៌អានឹងអេយ៉ាប័តរបស់បុគ្គលិកអញ្ចឹងអាវប្បធម៌នេះគឺជាកត្តាមួយដែល ធ្វើឲ្យជោគជ័យរបស់អង្គភាពបានដែរដោយគេផ្ដោតសំខាន់ទៅលើ define goal and product encompasses set of assumption that define goal and product នេះសំដៅទៅលើការកំណត់ គោលដៅដល់អង្គភាពរបស់យើងក្នុងការផលិតផលិតផលអីជាដើមអញ្ចឹងនេះ what product the organization should produce នេះរឿងដែលសំខាន់គឺអេយ៉ាបតរបស់បុគ្គលិកធ្វើម៉េចឲ្យមានការមាន willing to work ដោយផ្ដោតសំខាន់ ទៅលើ goal ហើយនឹងទិសដៅហើយជាមួយនឹងការផលិតផលិតផលឬក៏ផ្ដល់សេវាកម្មឲ្យអតិថិជន how and where it should be produced ថាត្រូវ ធ្វើយ៉ាងដូចម្ដេចឬក៏ផលិតយ៉ាងដូចម្ដេចនៅកន្លែងណា for whom ទៅអ្នកណានេះសិតតែជាចំណុចដែលយើងផ្ដោតសំខាន់ទៅលើអង្គភាពនេះ may be powerful unify force as well as retain or change អូខេគឺមិននិយាយទេអូខេមួយទៀតគឺនិយាយពី organizational environment នេះអង្គភាព environment uh, organization and environment health នេះ precise protocol relationship ពាក់ព័ន្ធគ្នាជាមួយនឹងអង្គភាពជាមួយនឹងបរិយាកាសទូទៅ គឺជាចំណុចមួយដែល មានតំណាក់តំណងខ្លាំងមែនទែនណាគឺត្រូវផ្ដោតសំខាន់ខ្លាំងព្រោះអេយ៉ាប័តមួយចំនួនដែលធ្វើឲ្យអង្គភាពមានការផ្លាស់ប្ដូរអេយ៉ាប័តមួយចំនួនដែលអឺធ្វើឲ្យអង្គភាពមានសម្ពាធខ្លាំងឬក៏បុគ្គលិកមានសម្ពាធខ្លាំងដែលដែលយើងនិយាយថាដែលគូនិយាយលើកឡើងមិញនិយាយពី អ្នកចូលចិត្តនិងអ្នកនិយមធ្វើការណាអ្នកធ្វើការគឺគាត់អឺរួចថាធនាគារមួយទៅធនាគារមួយអ្នកខ្លះគាត់អេយ៉ាបត់ពីធនាគារមួយទៅធនាគារមួយលក្ខណៈខុសគ្នាមួយទៀតមិនត្រឹមប៉ុណ្្នឹងឯងបរិបត្តិសម្រាប់អ្នកវឹកចរិតលក្ខណៈអ្នកធ្វើការធនាគារគឺវាខុសពីអ្នកធ្វើការជាលក្ខណៈអ្នកទីផ្សារអញ្ចឹងខុសគ្នាណាអ្នកលក់ទំនិញផលិតផលអីគឺខុសគ្នា ពួកលក់អនឡាញជាមួយនឹងអ្នកលក់នេះហ្នឹងគឺខុសគ្នាដែរអាហ្នឹងវប្បធម៌គឺរៀងរៀងខ្លួនសម្រាប់ធ្វើឲ្យអង្គភាពមានការផ្លាស់ប្ដូរណាសសរនេះ organize are open to and depend dependent on the social and physical environment នេះពាក់ព័ន្ធគ្នាជាមួយនឹងសង្គមជាមួយនឹងបរិយាកាសជុំវិញខ្លួនបាទអង្គភាពក៏មាន ការកែសម្រួលឬក៏មានការផ្លាស់ប្ដូរទៅផ្អែកទៅតាម អេយ៉ាប័តរបស់ខ្លួនណាដែលគ្រូនិយាយមិញនិយាយពីពុទ្ធនាគារអេយ៉ាប័តពុទ្ធនាគារផ្សេងទៅណាអឺអេយ៉ាប័តពួកធ្វើការលក់ផលិតផលគឺផ្សេងទៅណាអាហ្នឹងវាមានការផ្លាស់ប្ដូររៀងៗខ្លួនអូខេ environmental generally change faster than organization នេះជាទូទៅកតាអេយ៉ាប័តហ្នឹងវាបានជាអត្ថប្រយោជន៍ខ្លាំងជាជាងការផ្លាស់ប្ដូរនៅក្នុងអង្គភាព Okay មួយទៀត information system can be an instrument of environmental scanning at act as a lens នេះពេលខ្លះ system ក៏អាចត្រូវជាជាឧបករណ៍មួយសម្រាប់ការ ផ្លាស់ប្ដូរទៅលើ environment ដែរអូខេនេះគេថា as a lens ឬក៏គេនិយាយពីអឺកតាឆ្លោះបញ្ចាំងរបស់អង្គភាពបើនិយាយពីមនុស្សវិញនិយាយពីមនុស្សវិញគេថាឆ្នាំងណាក្របនឹងណា បាទអញ្ចឹងអង្គភាពអាយ៉ាប័តរបស់អង្គភាពបុគ្គលិកនៅក្នុងអង្គភាពមួយដែលគាត់ជាលក្ខណៈនៃធនាគារបុគ្គលិកធនាគារគឺអាយ៉ាប័តរបស់គាត់ផ្សេងទៅអាយ៉ាប័តរបស់ខាងស្ថាប័នច្បាប់ស្ថាប័នមេធាវីផ្សេងទៅបុគ្គលិកផ្នែករដ្ឋគេធ្វើអាយ៉ាប័តផ្សេងទៅអាហ្នឹងខុសៗគ្នាណាអានេះសោះហើយអង្គភាពហ្នឹងវាជាអត្តពលទៅលើ environment ទាំងអស់អូខេនេះ firm អានេះ information system អានេះកតាដែលធ្វើឲ្យមានការចាត់អត្តពល អូខេចំណុចផ្ទុយទៅវិញនេះគេថាផ្ទុយទៅវិញ disruptive technology គណៈផ្ទុយទៅវិញណាអឺ technology that bring about sweeping change to business industry market នេះផ្ទុយទៅវិញអឺគណៈពេលដែលយើងមាន technology អាជីវកម្មក៏តែមានការរំខាន ដែរមានការផ្លាស់ប្ដូរទៅលើអេយ៉ាបតទៅលើសហគ្រាសអីដែរ like personal computer word, word processing software internet and packing algorithm first mover and fast lower អានេះជាលក្ខណៈមួយនៃការអភិវឌ្ឍទៅលើ អង្គភាពនិងស្ថានភាពទីផ្សារ technology ដែលយើងអាចធ្វើបានអញ្ចឹងករណីមួយដែលគេថា first mover and fast follower នេះ first mover inventor of disruptive នេះ fast mover សម្រាប់អ្នកដែលគាត់អភិវឌ្ឍទៅលើ technology គឺគាត់ចាប់ដើមដើមមុនគេហើយគាត់បង្កើតកតាអីផ្សេងផ្សេងបង្កើតកតា technology ឲ្យគេប្រើប្រាស់ហើយមួយទៀតគឺ fast follower សម្រាប់អ្នកប្រើប្រាស់ firm with the size and resort to capitalize on that technology ចាប់ផ្ដើមប្រើអឺក្រុមហ៊ុនគាត់ជាអ្នកដើរតាមនេះអ្នកផលិត នេះអ្នកដើរតាមនេះអ្នកប្រើប្រាស់ណាប្រើប្រាស់អូខេ basic kind of organized structure សម្រាប់អឺវប្បធម៌នៃអង្គភាព គឺមានកត្តាចំនួន5បាទ entrepreneurial ណាអង្គភាពដែលមានលក្ខណៈជាសហគ្រិនសហគ្រិនអញ្ចឹងគាត់អាចជាប្រភេទជា small start up business អីអាហ្នឹងគាត់វប្បធម៌ផ្សេងគាត់អញ្ចឹងរចនាសម្ព័ន្ធ គឺមានលក្ខណៈផ្សេងគ្នា មួយទី2គឺ machine bureaucracy ប្រភេទជាអង្គភាពដែលជាលក្ខណៈនៃក្រុមហ៊ុនរោងចក្រសហគ្រាសអីជាដើមដែលគាត់ប្រើទៀត machine bureaucracy ជាប្រភេទអ្នកដែលគ្រប់គ្រងតាមការិយាធិបតេយ្យបែបម៉ាស៊ីនណា divisionalized bureaucracy នេះការិយាធិបតេយ្យទៅលើ division ប្រភេទ ជាមានក្រុមហ៊ុនជាច្រើនដែលត្រូវប្រើមួយទៀតគឺប្រភេទជា professional bureaucracy ប្រភេទអ្នកដែលអឺការិយាធិបតេយ្យបែប professional ឬក៏បែបអាជីពសហគ្រាសមួយទៀត advocacy នេះ consulting firm ប្រភេទជា firm អានេះគ្រាន់តែជាឧទាហរណ៍នៃ firm នីមួយៗឯងប៉ុន្តែគេគ្រាន់ចង់ផ្ដោតសំខាន់ទៅលើប្រភេទនៃ structure ដែលជា organization អាចប្រើនិង apply ទៅលើ system អូខេគឺសរុបប៉ុណ្ណឹងបាទ ហើយចំណុចបន្តគឺនេះ other organizational feature ដែលតកតងគ្នាជាមួយនឹងកត្តាដតីទៀតរបស់អង្គភាពត្រូវ set goal ណា contingency ត្រូវមាន leadership style ត្រូវមាន task surrounding environment អញ្ចឹងកត្តាដែលជាអត្តពលទៅលើអង្គភាពផ្សេងទៀតគឺវាមានកត្តាចំនួន4 5ទៀតដែលអាចធ្វើឲ្យអង្គភាពមានការផ្លាស់ប្ដូរដែរបាទ ចឹងគ្រូសង្ខេបប៉ុណ្ណឹងសិនចំណុចទី1បាទយើងចូលដល់ចំណុចទី2អាចមើលឈប់